ចាជំរាបសួរបងប្អូនពុកម៉ែជាទីស្រឡាញ់សុខសប្បាយអត់អូខេចូលមកពិសេសមួយពិសេសមួយសម្រាប់បងប្អូនធ្វើសាឡាត់ឲ្យប្តីបន្តិចពិសេសមួយសិនមួយ ជាខ្សែមួយយថាមិនចង់និយាយអីទេប៉ុន្តែសូមនិយាយតិចចាស់បើនិយាយទៅនិយាយខុសថ្ងៃនេះសូមមកកាន់តែអភ័យទោសផងណាបងប្អូនទាំងអស់គ្នាអូខេហ្នឹងហើយស្ដាប់ឃ្លីបទៅវាដូចហាក់ដូចយើងគឺជាអ្នក ជាបរដ្ឋមួយរូបហើយអ្នកអ្នកទ្រាំទ្រលោកបណ្ឌិតកែមលីខ្ញុំក៏ទ្រាំទ្រលោកបណ្ឌិតកែមលីដែរហើយខ្ញុំសូមផ្ដាំคลิปហ្នឹងទៅដល់បងស្រីប៊ូរចនាផងហើយបើខ្ញុំនិយាយខុសឆ្គងសូមកាន់តែអភ័យទោសអ្នកទាំងអស់គ្នាហើយបើនិយាយត្រូវជួយ share មួយហ្នឹងហើយខ្ញុំមើលคลิปមួយទៅគាត់និយាយថាគាត់តាំងពី3ឆ្នាំដែលគាត់រស់នៅប្រទេសអូស្ត្រាលីគាត់ដែរបានទទួលអំណោយពីខាងគណៈបកណាមួយហើយខ្ញុំក៏អត់បានកាន់ជើងបកណាដែរ ព្រោះខ្ញុំខ្ញុំអត់បាននៅបាក់ណាទេខ្ញុំនៅម្នាក់ឯងអញ្ចឹងណាហ្នឹងហើយហើយខ្ញុំចង់ចង់បកស្រាយឲ្យគាត់ស្ដាប់ហើយជួយផ្ញើវីដេអូនេះទៅដល់បងស្រីប៊ូលក្ខណាប្រពន្ធលោកបណ្ឌិតកែមលេផងសូមផ្ញើទៅឲ្យផងណាហ្នឹងហើយក៏បាននិយាយពាក្យមួយគាត់ថាតាមពីគាត់រស់នៅមានគេទៅសភាគាត់ណាគាត់ថាតាមគាត់រស់នៅប្រទេសអូស្ត្រាលី3ឆ្នាំណាគាត់អត់ដែលបានទទួលអំណោយពីបាក់ណាទេហើយហើយគាត់រស់នៅហ្នឹង គាត់រស់នៅនឹងគេសួរថាចុះបានបានបានលុយអីចាំកូនបានអីខ្លះចឹងប៉ុន្តែរស់នៅស្លីគាត់ឆ្លើយថាហ្នឹងហើយគាត់បានលុយដែលប្រទេសគេគេជួយជនជាតិគេដូចជនជាតិខ្មែរជនជាតិគេទូទៅដូចជាខ្មែរយើងអញ្ចឹងគេជួយដូចគ្នាអញ្ចឹងណាប៉ុន្តែបើចង់យើងចង់ហូបបកងអីឆ្ងាញ់ឆ្ងាញ់ឬក៏អីចឹងហូបបាក់អាពីព្រោះអីវាមិនដូចនេះស្រួលទេព្រោះអីបើយើងចង់ហូបចឹងវាដាច់ដកដាច់ខែអស់លុយហើយអញ្ចឹងណាចាំតិច គាត់ចង់និយាយថាតើដៃខែអស់លុយហើយអញ្ចឹងយើងហូបយើងត្រូវថាំហូបគោកពើអីទូទូអញ្ចឹងខ្ញុំចង់ផ្ដាំទៅបងស្រីប៊ូរចនាបន្តិចណាខ្ញុំសូមផ្ដាំទៅបន្តិចខ្ញុំអត់ចង់ពាក់ព័ន្ធអីទេប៉ុន្តែខ្ញុំនិយាយនេះបើបើបងប្អូនណាស្ដាប់បានក៏ស្ដាប់បានអូខេខ្ញុំសួរថាពីមុនណាពីមុនពីមុនដែលបងរស់នៅប្រទេសថៃមុនទៅអូស្ត្រាលីនោះបងបងបងស្អូនផង នៅផ្ទះមកប្រវិចនេះមកប្រវិចមកប្រវិចទូចឯងនៅមួយកូនរបស់ម្ដងនោះណានៅមួយកូនហើយបងត្រូវអរគុណគេបងមិននិយាយចឹងគ្រប់បាក់ខ្ញុំមើលឃើញទាំងអស់ណាបងខ្ញុំចង់ប្រាប់បងស្រីវុយកណៃសំណាងហើយមានកូន15នាក់បានទៅដល់អូស្ត្រាលីហើយចុះអ្នកដែលស្នេហាទៀតអ្នកដែលស្នេហាជាតិខ្លះទៀតមានអ្នកណាគេបើភ្នែកមើលខ្លះដូចបង ខាវីមួយនៅដែលជាប់នៅគុកនៅស្រុកខ្មែរឥឡូវស្លាប់បានគេចាក់ថ្នាំសម្លាប់ចោល ហើយសួរថាមេដែរឬកកាយមកឲ្យពួកដែលស្នេហាជាតិនោះទោះបីលោកបណ្ឌិតកម្មលេខក៏គេគោរពគាត់ដូចជាបណ្ឌិតមួយព្រោះគាត់និយាយអ្វីដែលការពិតនិយាយអ្វីដែលពភាកឲ្យប្រជាពលរដ្ឋមានការយល់ដឹងអានោះគេស្រឡាញ់គាត់ណាហើយគេស្រឡាញ់គាត់គេគោរពគាត់ឃើញគាត់ស្លាប់ដោយសារបូជាដោយសារស្នេហាជាតិគាត់ធ្វើតែឆានតៈគាត់អញ្ចឹងហើយគេឃើញកន្លែងហ្នឹងគេគោរពកន្លែងហ្នឹងហើយបានគេស្ទួយបងហើយនឹងកូនបងហ្នឹងមកស្រុកគេណា គេជួយបងមកណាខ្ញុំមិនដឹងថាអ្នកណាកេងប្រមាញ់អីប្រមាញ់ខ្ញុំមិនសូវខ្វល់ប៉ុន្តែខ្ញុំចង់និយាយចំណុចហើយជួយអ្នកដែលស្នេហាជាតិច្រើនអ្នកទៀតអ្នកខ្លះរត់ប្រផាត់ប្រភីហ្នឹងណាអ្នកខ្លះអត់បាយហូបមានដែរអ្នកណាយកលុយទៅឲ្យអ្នកខ្លះស្លាប់ដែរមានអ្នកណាមិនលឹកមិនលឹកខួបហ៎អត់មានទេភាកតិចណាមានបងប្អូនណាមិនលឹកខួបហ៎អត់មានតែលោកបណ្ឌិតកែមលីមួយដែលគេមិនលឹកខួបខ្លាំងបំផុតហើយបងចឹងបងត្រូវអរគុណគេផង ណាតែគេជួយបងបានមកស្រុកអូស្ត្រាលីនោះបងរស់នៅអូស្ត្រាលីនោះចុះបើបងនៅថៃមកប្រវេចកូនបងមិនបានរៀនសូត្របងនិយាយខ្វះចំណុចហ្នឹងខ្ញុំសួរបងចេះហើយកាបងនៅស្រុកខ្មែរបងពិបាកបងញ៉ាំម្ហូបអីខ្លះណាខ្ញុំយល់ខ្ញុំខ្ញុំយល់ពេលដែលបាត់បងប្តីកូន5យើងពិបាកណាវេទនាណាយើងមិនអាចចិញ្ចឹមរូទេខ្ញុំយល់ប៉ុន្តែគេឃើញអាកន្លែងហ្នឹងហើយអាចចំណុចហ្នឹងហើយមកគេជួយបងឲ្យមកអូស្ត្រាលីហ្នឹងណា ហើយបងរស់នៅអូស្ត្រាលីហ្នឹងប្រទេសគេដែលស្រុកស្រីនេះបង មានការងារធ្វើកូនបងក៏មាន ការរៀនសូត្រត្រឹមត្រូវច្បាស់លាស់នេះឬមួយក៏បងចង់ទៅរស់នៅប្រទេសខ្មែរវិញដែលពិបាកវេទនាគ្មានអ្នកដឹកនាំណាចិញ្ចឹមបងអាហ្នឹងបងត្រូវយល់ណាត្រូវនេះគិតអ្នកស្នាជាច្រើនខ្ញុំអត់មានឃើញអ្នកណាមួយ អ្នកមួយចំនួនខ្លះណាអ្នកដូចលោកលោកចារវិធីក៏ដោយគាត់ចែកឋានទៅណាហើយមួយទៀតឈ្មោះលោកអេលោកធីដែលគាត់ យាមព្រៃឈើគាត់បានចែកឋានតដែលគេសម្លាប់ដែរណាសួរថាប្រពន្ធគាត់គាត់នៅណានៅស្រុកខ្មែរម្ដងហើយមួយទៀតគាត់បានមកផានឡងអូខេហើយចោះសួរថាអ្នកដែលរំលឹកខូបគាត់មានប្រមាណភាគតិចណាមានតែលោកមនិតកែមលីដល់ឆ្នាំ10ខែគេរំលឹកខូបរហូតណាគេរំលឹកខូបរហូតគេនេះរហូតចុះអ្នកដែលស្នេហាជាច្រើនទៀតបងប្អូនរំលឹកខូបផងហើយអ្នកខ្លះដូចបងខាវីដូចអ្នកច្រើនទៀតដែលគេស្លាប់ដោយសារស្នេហាជានេះ ហើយកូនគេវេទនាសួរថាមានបងប្អូនណាមានអើភ្នែកទៅមើលយកបាយទៅឲ្យទេអត់ទេបងឯងសំណាងហើយបងឯងនោះរស់នៅដល់អូស្ត្រាលីហើយបងឯងសំណាងហើយបងឯងបានលុយបន្តិចទេមិនថាអត់នោះទេណាគេជួយជំនួយបងគេយកកូនបងមកគេជួយផ្គត់ផ្គង់ហើយបងក៏មិនត្រូវនិយាយចឹងដែរទោះបីតិចច្រើនទោះបីមិនក្រោយគឺយើងត្រូវអរគុណដែរគេខំយកយើងមកណាហើយលោកបណ្ឌិតគាត់លេងនយោបាយគាត់ធ្វើហ្នឹងគឺគាត់លេងតែស្ម័គ្រចិត្តខ្លួនគាត់គាត់ធ្វើដើម្បីប្រទេសជាតិហើយពួកយើង ឃើញតែគាត់និយាយត្រូវគាត់ជាមនុស្សម្នាក់ដែលស្នេហាជាតិពិតប្រាកដចូលចិត្តអ្វីដែលយុត្តិធម៌អញ្ចឹងពួកយើងគោរពគាត់ស្រឡាញ់គាត់ទាំងអស់គ្នាទោះគាត់ជាមនុស្សម្នាក់ណាហើយក៏ស្រឡាញ់ក្រុមគ្រួសារគាត់ដែរដល់ពេលបងនិយាយអញ្ចឹងអ្នកដែលគេយកបងមកអ្នកដែលគេជំនួយបងគេអស់ទឹកចិត្តហើយអញ្ចឹងយកលុយនោះចាំអញប្រាប់បងប្អូនថាយកលុយទៅជួយអ្នកនេះវិញទៅជួយអ្នកដែលគេមិនទៅនេះវិញអ្នកដែលលំបាកនោះអ្នកខ្លះលំបាកវេទនាអត់បែរហូបបងប្អូនបាក់ស្ដីផងអ្នកស្នេហាជាដែរនោះអ្នកខ្លះវេទនាជាប់គុកជាប់ឃុំ មិនបើកភ្នែកមើលអាចរុចនោះរត់តបាយហូបគ្មានអត់ខ្នើដូចបងខាវីអត់ឃើញទេលេងយោបាយធ្វើដើម្បីប្រទេសជាតិស្លាប់ជីវិតមានអ្នកណាស្រាវជ្រាវរកទេអត់ទេណាមានអ្នកនឹកឃើញគាត់ទេអត់មានអ្នកនឹកឃើញទេអាហ្នឹងចឹងដល់មនុស្សដែលយើងចង់នឹកឃើញយើងនឹកដល់ឃើញទេអាហ្នឹងហើយគ្រោះនៅដល់អូស្ត្រាលីប៉ុណ្ណឹងហើយឆ្លើយថាពេលញ៉ាំបកងចង់ញ៉ាំរបស់ណាឆ្ងាញ់ឆ្ងាញ់បកងឯងពិបាកអញ្ចឹងហើយចុះពេលបងឯងនៅថៃញ៉ាំបាយកញ្ចប់ហូបកញ្ចប់បងឯងនិយាយផង ពេលបងឯងនៅថៃរយៈពេលប្រហែលមួយឆ្នាំពីរឆ្នាំហ៎បងឯងនៅថៃពេលបងឯងពពោះនោះនៅតែបន្ទប់មកប្រវត្តិជួបងឯងនិយាយអាកន្លែងហ្នឹងខ្ញុំឆ្ងល់ហើយកូនបងឯងបានរៀនសូត្រទៀតបងឯងមិនឆ្លើយផងពេលបងឯងមកដល់ប្រទេសអូស្ត្រាលីមានទាំងឡានជីមានទាំងការងារធ្វើមានទាំងសពបងឯងឆ្លើយពាក្យហ្នឹងខ្ញុំអត់យល់ណាចុះពេលបងឯងនៅថៃនៅថៃអត់ទាំងបាយហូបផងមានតែបាយម្ហូបកញ្ចប់ហ្នឹងកូនមិនបានទៅសាលាកូនរៀននៅក្នុងបន្ទប់នេះអាហ្នឹងវិញវិញ អឺរដ្ឋាភិបាលថៃគេមិនសូវយកចិត្តទុកដាក់នេះដល់ពេលមកអូស្ត្រាលីគេយកចិត្តទុកដាក់គេឲ្យមានកន្លែងកូនរៀនសូត្រមានសពមានគ្រប់មានទាំងលួយប្រាក់ខែចុះនៅថៃគេប្រាក់ខែបងហីអត់ទេណាមានតែអ្នកអ្នកដែលអ្នកខាងនយោបាយទេដែលគេយកលុយទៅឲ្យបងរាល់ឆ្នាំឲ្យបងចាយគុតគង់បងសពបែបយ៉ាងបងត្រូវយល់អានោះបងត្រូវអរគុណគេផងបងមិនត្រូវអឺមិនលឹកគេអញ្ចឹងទេណាបងដឹងថាប្តីបងស្លាប់ដោយសារអ្វីស្លាប់ដោយសារអីណា ស្លាប់ដោយសារអាថ្នាក់ដឹកនាំដូចជាអាខ្វាក់នៅស្រុកខ្មែរនឹងហើយហើយបងត្រូវយល់ហើយរាល់ថ្ងៃគេខំច្រាយជាគេខំធ្វើដើម្បីឲ្យគេឃើញថាបងនឹងមានកូនច្រើនលោកមនិតមានកូន14ហើយក្នុងពូទៀត5ហ៎អាកន្លែងហ្នឹងហើយបាទគេស្ទួយបងយកមកប្រទេសប្រទេសអូស្ត្រាលីដើម្បីឲ្យបងហ្នឹងខ្ញុំលំបាកច្រើនដូចនៅស្រុកខ្មែរដូចឬនៅស្រុកថៃមកប្រវិចអាហ្នឹងគេខំជួយបងកន្លែងហ្នឹងដល់ពេលមកដល់កន្លែងហ្នឹងហើយបងនិយាយពាក្យហ្នឹងនិយាយចំណុចហ្នឹងចាំខ្ញុំប្រាប់បងប្អូនហ្នឹងដែលជំនួយហ្នឹង យកទៅជួយណាណាអ្នកដែលអត់លំបាកមែនតើតែលំបាកដោយបងស្រីនៅផានឡងប្តីគាត់លោកជីវិជាគាត់ក៏លំបាកដែរតែគាត់មើលមានអ្នកណាបើផ្នែកមើលទេអាហ្នឹងហើយមួយឆ្នាំមួយឆ្នាំមានធ្វើបននេះអត់ទេភាកតិចណាបើលោកមនុស្សកែមលៃរាល់ឆ្នាំអាហ្នឹងហើយយើងត្រូវយល់ហើយដល់រាល់ឆ្នាំហើយអត់គុណទៀតឃើញទេគេដាក់ឲ្យទៀតខ្ញុំមិនចង់តមិនចង់តទេខ្ញុំមិនរឿងអីខ្ញុំទេប៉ុន្តែខ្ញុំក៏ជាអ្នកទ្រាំទ្រលោកបណ្ឌិតម្នាក់ដែរហើយខ្ញុំក៏ចូលចិត្ត ក្រុមគ្រួសារគាត់ដែរខ្ញុំគិតថាកូនគាត់ណាគាត់ទៅគាត់ចេះធ្វើអីជួយដល់គ្រួសារធ្វើដល់ប្រទេសជាតិអាហ្នឹងខ្ញុំក៏នេះដែរតាមសិទ្ធក្មេងធ្វើអីទៅទៅប៉ុន្តែចំណុចមួយខ្ញុំទ្រាំទៅលោកបណ្ឌិតពីព្រោះគាត់ជាមនុស្សម្នាក់ដែលនិយាយអីការពិតហើយគាត់ចូលគាត់លះបង់ជីវិតដើម្បីប្រទេសជាតិអាហ្នឹងហើយដែលកូនខ្មែរយុវវ័យក្មេងៗបងប្អូននៅស្រុកគេគេស្រឡាញ់រាប់ស្រឡាញ់ទឹកចិត្តរបស់គាត់ណាចំពោះបងដែលបងនិយាយបែបហ្នឹងគេអស់ទឹកចិត្តហើយគេគិតថាបងជាប្រពន្ធរបស់គាត់គេខំជួយគេខំស្ទួយ ហើយបងបងឯងរស់នៅប្រទេសថៃបបិចមកផ្ទះមកបបិចនេះមកហូបចុកឯងសួរថាថ្នាក់ដឹកនាំនឹងមានយកបាយទៅឲ្យបងឯងហូបទេអត់ទេមានតែអ្នកដែលស្នេហាជាតិទេគេរៃលុយគ្នាជួយបងឯងបងឯងត្រូវយល់ណាសំបីតបងឯងជីយន្តហោះសំបីលុយណែណាលុយប្រជាពលរដ្ឋទាំងអស់ដែលគេចូលបុណ្យប្តីបងឯងទាំងអស់មិនមែនតិចទេបងឯងត្រូវយល់មិនមែនថាគាត់ស្លាប់តែនេះទេអានោះគាត់គាត់លះបង់ជីវិតរបស់គាត់ដើម្បីប្រទេសជាតិអានឹងនឹងហើយកន្លែងនឹងហើយ ដែលប្រជាពលរដ្ឋទូទាំងប្រទេសប្រជាពលរដ្ឋខ្មែរដែលរស់នៅគ្រប់ប្រទេសទូទាំងប្រទេសដែលគាត់អាណិតគាត់ស្រឡាញ់បាទគាត់បោជាបងគាត់ធ្វើដើម្បីឲ្យឲ្យលោកបណ្ឌិតនឹងគាត់ចែកឋានទៅឲ្យគាត់នឹងបិទភ្នែកចិត្តកុំឲ្យឡោះឡៃដល់ប្រពន្ធគាត់គេនឹងហើយកន្លែងនឹងហើយបើគេស្ទួយបាទគេយកបងមកប្រទេសអូស្ត្រាលីដើម្បីឲ្យបងនឹងមានការរស់នៅស្រួលមានបាយហូបមានសពបែបយ៉ាងកុំឲ្យគាត់បងលំបាកឲ្យប្តីបងនឹងគាត់ចែកឋានទៅនឹងឲ្យគាត់បិទភ្នែកចិត្ត អាកន្លែងហ្នឹងដែលពួកយីធ្វើណាតែពួកគេធ្វើហ្នឹងគេជួយបងដល់ពេលបងឆ្លើយថានៅស្រុកអូស្ត្រាលីណាសម្បីតែបកងធំធំក៏គ្មានលុយទិញហូបដែរយើងនៅដូចគេដូចឯងហើយបើឯងចោលគេជួយជំនួយបងឯងរាប់លានអីហ៎ខ្ញុំសួរបងឯងចេះបានគេជួយបងឯងមកនោះអរគុណគេទៅណាអរគុណគេទៅអ្នកខ្លាំងហ្នឹងគេបានមកបងអ្នកស្នេហាជាតិនោះងាប់ជាប់គុកនោះហ៎អ្នកខ្លាំងវេទនារត់ប្រផាប់ប្រភ័យនោះ ណាមានកូនមានអីសួរថាមានគេបើភ្នែកមើលយកមកទេបងឯងសំណាងហើយតែគេយកមកប្រទេសគេនោះណាអ្នកខ្លះគេលេងយោបាយដែរគេជាប់គុកជាប់អីសួរថាមើលមានបានបាននរណាទៅមើលស្បែកបោះខាវិញបាត់ដំណឹងសូមគ្មានណាមួយម្លឹកគុនផងម្លឹកផងណាខ្ញុំសួរមើលមានណាមួយជួយដល់គ្រួសារគេអត់បងឯងនឹងអរគុណគេទៅដែលគេជួយបងឯងកូនបងឯងចៅបងឯងមកដល់គេផ្គត់ផ្គង់សពបែបយ៉ាងឲ្យកូនមានការរៀនសូត្រ នៅដល់ស្រុកគេមានបាយហូបមានសពបែបយ៉ាងប៉ុណ្ណឹងហើយរកអីទៀតណាហើយមួយឆ្នាំមួយឆ្នាំទៅធ្វើបន់ឲ្យប្តីសពគ្រប់ហើយលោកបណ្ឌិតនេះមកមកពីគេ ពួកខ្ញុំនឹងស្រឡាញ់ពួកខ្ញុំណាស្រឡាញ់ពួកគាត់ស្រឡាញ់គាត់ទឹកចិត្តរបស់គាត់ឲ្យគាត់ចេះស្នេហាជាតិលះបង់អានឹងហើយកន្លែងហ្នឹងគេមើលឃើញហ៎ប៉ុណ្្នឹងហើយយើងត្រូវអរគុណគេទៅទោះយ៉ាងណាក៏ដោយគឺវាគ្រាន់បើតែយើងជាងយើងនៅស្រុកខ្មែរដេកមិនញ៉ាំតែរបស់គេមានវេទនាទឹកភ្នែកទឹកសបោដែរ ហើយយើងមិនរស់នៅដល់ស្រុកគេយើងមានបាយហូបយើងមានអីហូបប៉ុណ្ណឹងហើយមិនមិននេះទៀតហើយពេលបងឯងនៅថៃពោះធំនោះពេលបងឯងនៅ ថៃបន្ទុកមកប្រវត្តិបងឯងនិយាយថាមិនដែរហ៎គេទ្រាំបានដល់មនុស្សអូស្ត្រាលីប៉ុណ្ណឹងហើយអត់បានវិញហ៎មានតែមានពាក់លំស្រោចមានបាយហូបមានសក់ហើយកូនធំឡើងគឺធ្វើការទៅកូនធំអស់ហើយណានៅស្រុកនេះមានអាណាគេមកចិញ្ចឹមយើងដូចស្ដាច់ទេយើងត្រូវទៅធ្វើការខ្លះហើយគាត់ថាវាយ៉ាងណាវាគ្រាន់បើជាប្រទេសហ៎ ប្រទេសខ្មែរយើងដែរណាគាត់ដើរជាប្រទេសខ្មែរប្រទេសអីដែរយើងអត់មានលុយយើងចាស់ទៅគេជួយចិញ្ចឹមយើងដែរកូនចៅយើងអាហ្នឹងវាចិញ្ចឹមមើលស្រុកខ្មែរយើងមើលមានណាជួយចិញ្ចឹមទេសូម្បីតែប្តីបងស្លាប់មានណាគេជួយទេខាងគណៈបតិជនគេមកអើតបងមើលបងមិនចង់ចាក់ទៅវិញផងឃើញទេបើអាកន្លែងហ្នឹងឯងដែលបងឯងភ័យរត់មកស្រុកស្រុកថៃហ្នឹងមកមកផាប់ពេញហើយហើយអ្នកដែលស្នេហាជាតិគេទៅរាល់ឆ្នាំគេមិនដែលភ្លេចគុណទេគេទៅរហូតគេទៅមើលបងឯងគេជួយថែបងឯង តាំងពីសក់តាំងពីលុយកាក់អីអាហ្នឹងហើយអត់មានតាំងហើយហើយនិយាយថាតាំងពី3ឆ្នាំមកអុកមកមកមកអូស្ត្រាលីបាក់មានណាឲ្យចេះនិយាយចឹងកោតហើយចុះគេឲ្យមកឯងនេះចុះខ្ញុំឃើញតាអាលុយដែលគេឃើញមកឯងមកភ្លាមគេចូលប៉ុនគេធ្វើប៉ុនលោកនិតកម្មណាអាលុយហ្នឹងគេឲ្យយើងខ្លះហើយគេយកធ្វើនេះធ្វើនោះខ្លះអាហ្នឹងគេធ្វើសពហើយណាគ្រប់កន្លែងហើយអាហ្នឹងយើងត្រូវអរគុណគេផងដែលគេរំលឹកគុណដល់ប្តីយើងរំលឹកគុណដល់លោកបណ្ឌិតហ្នឹងអរគុណគេទៅអរគុណប្រជាប្រដ្ឋខ្មែរហ្នឹង រាល់ឆ្នាំដែលគេរំលឹកគុណនោះហើយចោះប្រជាពលរដ្ឋដែលស្នេហាជាតាមប្រមាណស្លាប់នោះមានអាណាមួយរំលឹកគុណទេភាគតិចណាដោយលោកចាប្រតិអញ្ចឹងរំលឹកគុណបានប្រមាណឥឡូវមិនសូវរំលឹកគុណផងលោកប្រតិដែលការពារព្រៃឈើអ្នកដែលស្នេហាជាទៀតប្រមាណទៀតដែលស្លាប់នោះជាប់ពុកជាប់អីនោះអត់ខ្ញុំឃើញគេរំលឹកគុណទេហ្នឹងណាបងបងឯងត្រូវយល់បងពូរចនាស្ដាប់ឃ្លីបហ្នឹងឲ្យពិចារណាផង បងឯងនឹងសំណាងជាងគេជាងឯងហើយតែគេមកគេមកដល់គេរាក់ទាក់គេមានបាយអាហូបមានផ្ទះនៅមានសពបែបយ៉ាងណាបងឯងមានតកាងារធ្វើនៅស្រុកខ្មែរនៅអូស្ត្រាលីខ្មែរខ្មែរនៅនោះអង្គគេជួយសពប៉ុណ្្នឹងឯងរកអីទៀតខ្ញុំសួរចាអ្នកខ្លះគេបានប៉ុណ្្នឹងគេអចង់ងាប់ហើយគេចង់បានទៅចង់ងាប់ហើយយើងមិននិយាយថាហើយចុះជីវិតប្តីខ្ញុំខ្ញុំដឹងមុនអាហ្នឹងខ្ញុំឆ្លៃហ្នឹងដែលខ្ញុំចង់និយាយលោកបណ្ឌិតកែមលីគាត់ធ្វើនយោបាយគាត់ស្ម័គ្រចិត្តឲ្យខ្លួនគាត់គាត់ធ្វើនយោបាយ គាត់លេងដូចខ្ញុំស្ម័គ្រចិត្តអញ្ចឹងគាត់លេងនយោបាយដល់ពេលប្រជាពលរដ្ឋឃើញគាត់និយាយអ្វីត្រូវចំណុចល្អល្អគាត់ណែនាំដល់ប្រជាពលរដ្ឋជាច្រើនអាហ្នឹងហើយចឹងមិនថាប្រទេសមួយមួយវាត្រូវតែមានអ្នកចេះដឹងវាត្រូវតែមានអ្នកមិនចេះដឹងវាត្រូវតែមានសពហើយវាមិនមែនអត់មានអាហ្នឹងជាសិទ្ធិរបស់យើងទេដែលយើងចង់ធ្វើដល់ពេលកន្លែងហ្នឹងប្រជាប្រដ្ឋគេឃើញថាទង្វើដែលគាត់ធ្វើល្អគេគាត់ស្គរុបគាត់ស្រឡាញ់គាត់ដល់ពេលគាត់ស្លាប់ហ្នឹងគេសោកស្ដាយឃើញទេទូទាំងប្រទេសគេសោកស្ដាយប៉ុណ្ណាបងឃើញទេ សង់ជាងសម្ដេចសីនុផងយើងមើលមើលគេសង់ស្ដាយប៉ុណ្ណាគេហែកគេជួយលុយគេជំនួយគេស្ដាយហ្នឹងហើយគេឃើញបងពោះធំទៀតគេឃើញទាំងកូនគេអានៅកន្លែងហ្នឹងហើយតែគេចង់ជួយបងមកហ្នឹងគេយកបងមកស្រុកគេកុំឲ្យបងវេទនានៅស្រុកខ្មែរហ្នឹងលំបាកទៀតណាហើយសូម្បីតែហ្នឹងបងរត់មកថៃប្រផាប្រភិញមកនៅថៃប្រហែលឆ្នាំប្រផាប្រភិញវេទនានេះហើយបងមកនៅផ្ទះមកវិញបងអត់ល្អផងដល់ពេលមកនៅដល់អូស្ត្រាលីប៉ុណ្ណឹងហើយល្អ អត់បានហូបហូបឆ្ងាញ់អញ្ចឹងអញ្ចឹងឲ្យគេអញ្ចឹងបងឯងហ្នឹងមួយខែមួយលានមួយលានបងអីឲ្យគេឲ្យចឹងរហូតអីណានៅស្រុកគេគេឲ្យយើងចឹងអរគុណគេទៅចុះនៅស្រុកខ្មែរមានណាឲ្យលុយយើងអត់ថាដឹកនាំមកជួយយើងទេវាចង់ចាប់បងឯងវិញផងអីបងឯងត្រូវយល់ខ្ញុំមិនយល់ថាបងឯងនិយាយនោះមានន័យថាម៉េចទេណាបងឯងយល់នោះអត់មានន័យថាម៉េចបងឯងមិនគិតអ្វីដែលទឹកចិត្តពួកគេគេខំណាគេគ្រប់គ្នាគេខំលះបង់ទាំងអស់អ្នកខ្លះគេនៅស្រុកគេនោះគេលះបង់គេជួយសពបែបយ៉ាង គេសុបាយអស់ហើយប៉ុន្តែគេធ្វើដើម្បីប្រទេសជាតិគេមិនចង់ឲ្យជាតិមួយនោះវាលិចលង់អញ្ចឹងយើងទាំងអស់គ្នានេះទៅវាធ្វើម៉េចវាជ្រុលទៅហើយមានអាណាចង់ស្លាប់ទេមនុស្សយើងតែធ្វើម៉េចយើងមានឋានៈដឹកនាំមិនល្អអញ្ចឹងណាអាកន្លែងហ្នឹងឲ្យចូលអ្នកដែរគេស្នើអាជាតិជាច្រើនទៀតគេគេស្លាប់ដីគេស្លាប់គុកគេគេមានអារម្មណ៍អ្នកខ្លះគេមិនបានរំលឹកខូបឲ្យផងជាប់គុកនោះអាខ្លះបាយបោបាយហូបផងមិនឯងសំណាងហើយបានមកស្រុកគេគេយកមកនោះ ប៉ុណ្ណឹងហើយនៅតែមិនពេញចិត្តទៀតនឹងនិយាយថាមិនហើយសិតតែមានរបស់ហូបអត់បានលុយគេចាំមែនតែយើងចង់ហូបរបស់ឆ្ងាញ់ឆ្ងាញ់ដូចជាបកងអីពិបាកណាស់ហែបើចង់ហូបឆ្ងាញ់ឆ្ងាញ់ខ្លាំងតិចខ្លួនឯងខ្លះទៅធ្វើការទៅយើងមានថាដៃជើងដែរយើងមានក្បត់ណាមកនេះគេចិញ្ចឹមយើងចិញ្ចឹមអីគេចិញ្ចឹមកូនគេយើងអរគុណគេទៅទៅនៅស្រុកខ្មែរវិញអ្នកខ្លះមានកូន5 6នាក់មានថ្នាក់ដឹកនាំបាក់ផ្នែកមើលទេចិញ្ចឹមហ៎ខំឲ្យដំណោយតិចតួចតែ3 4 10ឆ្នាំម្ដងហ្នឹង100 200ហ្នឹងហ៎ ហើយគេគេឲ្យរាល់ខែមួយខែ3 400មកឯងរយទៀតម្នាក់កូនមួយឯង5នាក់គេឲ្យបន្តិចទេក្នុងក្នុងមួយខែនោះសង1000 2000ទៅហើយហើយប៉ុណ្ណឹងឯងរកបានអត់ហ៎បើយើងចង់ហូបហូបឆ្ងាញ់រងអីយើងធ្វើការខ្លះទៅយើងនៅស្រុកគេយើងអរគុណគេវិញទៅព្រោះនៅស្រុកគេគេខំយកយើងមកយើងបានមកស្រុកគេយើងធ្វើការកូនយើងអីទៅធំធំធ្វើការខ្លះទៅសុបែខ្ញុំក៏ដោយក៏ខ្ញុំមកខ្ញុំមិនពឹងថាដឹកនាំទៅអត់ដែរធ្វើការខ្លះទៅ រកលុយស៊ីខ្លួនឯងខ្លះទៅទៅពឹងគេទាំងអស់មិនបានគេយកយើងមកពឹងគេទៅអើយប៉ុណ្ណឹងហើយនៅតែយ៉ាប់ទៀតអាខ្លាំងគេវេទនា ជាងខ្លួនឯងចង់មកលៀនដងរហូតដល់បាយច្រាស់គ្មានមកនៅតែគេមិនមកនៅបានគេឲ្យ100 200គ្នាអស់ចង់ស្លាប់អ្នកស្នេហាជាតិមួយចំនួនគ្នាវេទនាចង់មកប្រផាត់ប្រភេទដល់អញ្ចឹងហើយលោទៀតអញ្ចឹងចឹងបាក់ពេកទៅនៅស្ប៉ាយវិញទៅបងប៊ូរេចនាឯងបាច់នៅស្រុកគេទេកុំនៅអូស្ត្រាលី ទៅខ្មែរវិញទៅបើបបាក់បើថានៅអូស្ត្រាលីបំរើនឹងឲ្យពិបាកទៀតសិតតែញ៉ាំបកងសិតតែចង់ញ៉ាំរបស់ឆ្ងាញ់ឆ្ងាញ់ពិបាកគេពិបាកមានដៃដែរធ្វើរស់ស៊ីខ្លះទៅយើងមកដល់នេះហើយតាកូនកំឡោះខ្លះធំធំអីតាធ្វើការខ្លះទៅបានគេចិញ្ចឹមមកប៉ុណ្ណឹងមកគុណគេទៅគេជួយយកមកទាំងគ្រួសារទាំងរាប់រយដល់5 6នាក់អីនោះ6នាក់តាំងម្ដាយហ្នឹងអានឹងយើងអរគុណគេគេខំជួយយើង ហើយគេក៏ឲ្យយើងគេធ្វើបន់ឲ្យប្តីយើងរាល់ឆ្នាំទៀតឲ្យលោកបណ្ឌិតរាល់ឆ្នាំទៀតណាអ្នកខ្លះស្នេហាជាតិខ្លាំងគ្មានណាធ្វើបន់ឲ្យទេគ្មានណារំលឹករំលឹកតែម្ដងចប់រួចរាល់សំបីតែលុយនោះគឺឲ្យគ្នាផងចាំមកថាយកទៅឲ្យអ្នកដែលគេស្រឡាញ់ជាតិប្រកប អ្នកដែលគេនេះទៅបងប្អូនអើយដែលគ្រួសារគេអត់ខ្ញុំចង់ប្រាប់ហ្នឹងអ្នកខ្លះស្នេហាជាតិដូចបង ខាវីកំភ្លេចគាត់អសោះទោះបីយ៉ាងណាគាត់តែស្នេហាជាតិដែរ ហៅកូនចៅគាត់ផងយកលុយទៅឲ្យគ្នាស៊ីផងនេះស្លាប់បាត់ទៅហើយឲ្យកូនចៅគ្នាផងណាគ្នានៅស្រុកខ្មែរនោះអាណិតដល់គ្នាផងអញ្ចឹងនឹងខ្ញុំនិយាយតែប៉ុណ្្នឹងឯងអូខេជួយសែងអស់គ្នាបាយបាយ